អាវុធហត្ថខេត្តស្ទឹងត្រែងបញ្ជូនយោធិននៃកងរាជហត្ថជាច្រើនអ្នកទៅជ្រើសរើសថ្មីជាប់ជាស្ថាពរទៅវឹកវើយកជំនាញនៅខេត្តកំពង់ឆ្នាំង។ សាលាក្រែនវីយូជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកនាព្រឹកថ្ងៃទី19ខែមេសាឆ្នាំ2023នៅបញ្ជាការដ្ឋានកងរាជវត្តហັດខេត្តស្ទឹងត្រែងបានរៀបចំពិធីជួបសំណេះសំណាល ជាមួយអាជ្ញាធរមន្ត្រីរាជការរួមនឹងកងកម្លាំងប្រដាប់អាវុធទាំង3ព្រមទាំងបងប្អូនឪពុកម្ដាយត្រូវជាសាច់ញាតិរបស់យោធិននៃកងរាជវត្តហាទាំងនោះនឹងជូនដំណើរដល់យោធិននៃកងរាជវត្តហាទៅជ្រើសថ្មីជាប់ជាស្ថាពរចំនួន20នាក់ខាងលើនោះនាំយក ទៅវឹកវើនៅមជ្ឈមណ្ឌលវឹកវើកងរាពវុធហាត់ភ្នំជុំសែនរីរាយស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងពិធីជួបសំណេះសំណាលនិងជួនដំណើរយោធិននៃកងរាពវុធហាត់នេះដែរមានការអញ្ជើញចូលរួមជាអធិបតីអេដាមស្វាយសំអៀងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងលោកឧត្តមស្នេត្រីអៀងវ៉ាន់ឌីមេបញ្ជាការដ្ឋានកងរាពវុធហាត់ខេត្តស្ទឹងត្រែងលោកឧត្តមស្នេតូអ៊ុនស៊ីវថាស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងលោកអនុស្នេឯកតំណាងឲ្យមេបញ្ជាការ ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងព្រមទាំងអភិបាលនៃគណៈអភិបាលក្រុងសុកទាំងអស់ផងដែរលោកឧត្តមស្នេហ៍ត្រីអៀងវណ្ឌីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងមានប្រសាសន៍ថាពិធីនេះបានរៀបចំធ្វើឡើងដើម្បីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទៅជ្រើសរើសថ្មីជាប់ជាស្ថាពរចំនួន20នាក់ត្រូវបញ្ជូនទៅវឹកវើនៅមជ្ឈមណ្ឌលវឹកវើកងរាជអាវុធហត្ថភ្នំជុំសែនរីរាយចំណែកលក្ខខណ្ឌក្នុងការប្រឡងបេក្ខជនត្រូវមានសញ្ជាតិ ជាតិខ្មែរភេទប្រុសនៅលាវមានអាយុចាប់ពី18ឆ្នាំដល់25ឆ្នាំ មានកាយសម្បទាន មានសុខភាពល្អមានស្វាមីភក្តិចំពោះជាតិមាតុភូមិមិនមានជាប់ពិរុទ្ធនិងបាត់ល្មើសផ្សេងផ្សេងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅមានកម្ពស់1ម៉ែត្រ7ឡើងទៅត្រូវឆ្លងកាត់ការត្រួតពិនិត្យធ្វើតេស្តប្រឡងនៅសមត្ថភាពលោកឧត្តមស្នេហ៍ត្រីអៀងបណ្ឌីមេបញ្ជាការដ្ឋានកងរាជវរហັດខេត្តស្ទឹងត្រែងបាន មានប្រសាសន៍បន្តថា ការដាក់ពាក្យប្រឡង ងមានចំនួន104នាក់អ្នកខ្លះក៏ខកខាន អ្នកខ្លះទៀតក៏បានឆ្លងកាត់ប្រឡងបេក្ខជនត្រូវបានកំណត់យក មានចំនួន30នាក់តែក្រោយពី បានប្រឡងឆ្លងកាត់ធ្វើតេស្តបញ្ជាក់ពី សមត្ថភាពរួចរាល់គណៈកម្មការបានធ្វើការប្រកាសឈ្មោះបេក្ខជន បានជាប់ជាស្ថាពរមាន ចំនួន20នាក់ប៉ុណ្ណោះលោកមេបញ្ជាការដ្ឋានកងរាជវរខេត្តតឹងត្រែងមានប្រសាសន៍បញ្ជាក់ថាហើយនៅពេលនេះបេក្ខជនគ្រប់លក្ខណៈសម្បត្តិប្រឡងជាប់ជា ស្ថាពរចំនួន20នាក់គឺត្រូវបានក្រសួងការពារជាតិចេញសេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជាកងយុទ្ធពលខេមរភូមិន្ទនិងคล้ายទៅជាយោធិននៃកងរាវុធហត្ថជា ផ្លូវការ ហើយឥឡូវនេះក៏បានរៀបចំពិធីសម្ណេះសម្ណាលនិងជូនដំណើរដល់យោធិននៃកងរាវុធហត្ថចំនួន20នាក់បញ្ជូនទៅវឹកវើនៅមជ្ឈមណ្ឌលវឹកវើកងរាវុធហត្ថភ្នំជុំសែនរីរាយក្នុងនាម លោកជាមេ បញ្ជាការការដ្ឋាន កងរាវុធហត្ថខេត្តស្ទឹងត្រែងសូមអបអរ សាទរចំពោះយុវជនស្ម័គ្រចិត្តបានចូលបម្រើកងយុទ្ធពលខេមរៈភូមិន្ទក្នុងក្របខ័ណ្ឌនៃកងរាវហាត់ដែលមានគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាពរចំនួន20នាក់បានជ្រើសរើសចេញពីខេត្តស្ទឹងត្រែងហើយក៏សូមប្រាំផ្ញើយោធិនកងរាវហាត់ឲ្យខិតខំរៀនសូត្រនិងបំពេញតួនាទី ភារកិច្ចនិងបេសកកម្មកងរាវហាត់ទទួលបានជោគជ័យថ្លែងក្នុងពិធីជួបសំណេះសំណាលដល់យោធិននៃកងរាវហាត់នេះដែរឯកឧត្តមស្វាយសំអៀងអភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ការជ្រើសរើសកម្លាំងកងរាជវត្ថុថ្មីនេះគឺជាការអនុវត្តទៅតាមបទបញ្ជាក៏ដូចជាគោលការណ៍ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជវត្ថុលើផ្ទៃផ្ទះដែលបានដាក់ចេញផែនការចុះមកហើយក៏សុំកោតសរសើរខ្ពស់ដល់ឧត្តមសេនីយ៍ត្រីអៀងបានឌីមេបញ្ជាការដ្ឋានកងរាជវត្ថុខេត្តស្ទឹងត្រែងក៏ ក៏ដូចជាកងកម្លាំងទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងនាម ជាកងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងការពារសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជាពិសេសគឺបម្រើជាតិនិងប្រជាជននៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះឲ្យទទួលបានលទ្ធផលល្អប្រសើរទន្ទឹមនឹងនេះបានគិតគូរអំពីការពង្រឹងនៃអង្គភាពដែល ខិតខំរៀបចំ ធ្វើការជ្រើសរើសបំពេញបន្ថែមនៅក្របខ័ណ្ឌយោធាកម្លាំងអាវុធហត្ថនៅក្នុង ក្នុងខេត្តដោយស្របទៅតាមគោលការណ៍រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងស្របទៅតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចបជ័យសេនាធិបាញ់អបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិដែលកំណត់យុទ្ធសាស្ត្រការបំពេញបន្ថែមក្របខ័ណ្ឌនៅខ្វះខាតនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយឡែកនៅក្នុងខេត្តស្ទឹងត្រែងក៏មានបំពេញបន្ថែមនៅកម្លាំងនេះដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រតិបត្តិការដ ដល់ការការពារសន្តិសុខការពារសន្តិភាពក៏ដូចជាសម្ដាប់ធ្នាប់នៅក្នុងប្រទេសជាតិចក្រកម្ពុជា និងជាពិសេសនៅក្នុងខេត្តស្ទឹងត្រែងផងដែរឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា ដំណើរការនៃការប្រឡងជ្រើសរើសនៅក្របខ័ណ្ឌបំពេញបន្ថែមនេះមានដល់ទៅចំនួន30នាក់ក៏ប៉ុន្តែយោងទៅតាមលក្ខខណ្ឌនានាមួយចំនួននិងពាក់ព័ន្ធពីសមត្ថភាពរបស់មន្ត្រីឬបេក្ខជន ចំណែកការទទួលពាក្យមានឈ្មោះដល់ទៅជាង 60នាក់នៅក្រៅពីគណៈកម្មាធិការបានត្រួតពិនិត្យធ្វើតេស្តប្រឡងរួចរាល់បានប្រកាស ជាស្ថាពរមានចំនួន20នាក់នោះទេឯកឧត្តមអភិបាលខេត្តនឹងសង្ឃឹមថាយោធិននៃកងរាវហັດដែលជាប់បញ្ជូនទៅវឹកវើនៅឯមជ្ឈមណ្ឌលវឹកវើភ្នំជុំសែនរីរាយខិតខំរៀនសូត្របំពេញតួនាទីភារកិច្ចបន្ទាប់ពីបានរៀនយកចំណេះដឹងចប់សពគ្រប់ហើយត្រូវយកជំនាញនេះ មកបម្រើជូនប្រជាជនការពារ